រៀបចំខ្លួនបាទអាអាចកាត់ពីតោសុខវិជ័យអស់លោកនាងព្រមទាំងវិទ្យាការយើងជួយជួយកំសាន្តបាទសូមផ្នែកខាងផ្នែកបិចរងវត្តយើងរៀបចំខ្លួនបាទយើងឡើងជួយរៀបចំខ្លួនណារួចទៅស្រេចហើយបាទរៀបចំខ្លួនណាបន្តិចទៀតនេះយើងចាប់ផ្ដើមតែម្ដងបាទហើយណៅណាណាដល់មិនដល់ក្រោយអស់ណៅហើយណៅហើយណៅ đẹp trắng đẹp lên trên nổi này របាំទូនពោធូឆាយប្រំដោយក្រុមរស្មីសរិយាសូមរញ្ញាបាច់ខាដូចតទៅ Hey! បានសុខកុំអីដល់ ថ្ងៃចូលឆ្នាំថ្មីដល់ដៃប្រកងកំឡុងប្រមុំមកជុំអើកងតាលុងក្បាច់ខ្មែរចង់ស្នេហ៍អូនមក បាត់ចូលឆ្នាំថ្មីជាប្របីភ្លេចមិនបានបាត់ចូលឆ្នាំថ្មីជាប្របីភ្លេចមិនបាន ប្របីភ្លេច คัฒนากลุ่มปรบ้าน melody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 Eat បានពេលប្រងស្ដីគ្រប់បានត្រូវបានរួមជុំគ្នាមួយឆ្នាំមានម្ដងតាមក៏មិនដល់ពីមរាមួយឆ្នាំមានម្ដងតាមក៏មិនដល់ពីមរាអត់ខែមិនបានគ្រប់បានបាត់ខែ តែមួយសាឬមួយក៏ពីរសាទេអាបើយើងហមមិនសូវបានស្មើគ្នាឬមិនសូវញញឹមនឹងមកពី10យប់ហើយអាមកពី10យប់ហូបបាយតែញ៉ាំហ្នឹងចាំបងអត់អាណោចាប់ដើមហើយឈរឈរនៅចាប់ដើម1 2 3លេងណាប់លេងលេងណាប់លេង អាត្រៀមនេះមួយវិញវិញនេះមកឡៅហើយនេះសាហើយនេះអមយកវត្តនេះនេះពី3ផ្លេច អំណរទូទួលស្វាគមន៍រីករាយអំណរតទួលស្វាគមន៍តន្ត្រីសាម័យរួមទាំងបរាណចំណាយក្រុមប្រាណនៅតាមនិគមនាំគ្នាច្រៀងរំបាត់ភ្លេងប្រគំស្រីប្រងគ្រប់យំសប្បាយអាណ័យស្រីប្រងជួ ខ្ញុំខំខំលើស្ទួយបបធរជាតិរួយជួយចាញ់រំលែងកុំអាយមាត់បងគេខ្មែរល្អខ្លែងចូលរួមចំណែកជូនជាតិខេមរាចូលរួមចំណែកជូនជាតិខេមរាឆ្នាំនៅត្រីសាំងសូមជូនបងជ័យសូមសូមសួស្ដីពុកម៉ែយាយតាញាតិមិត្តបងប្អូនក្រុមស្រែចំការជួបតែសុខាតរៀងទៅអើយ Không thành thăm Thằng cũ anh cuối đấy cuối. À, hãy nói cho nghiệp trăm đồng tiền phải áo cho bên đam đồ đồ cái này na họ tao cái này đứng nhưng còn mà phật đi đồ cái này na họ tao này đứng đồ này na máy nó bột ấy đó នេះមនីនេះមនីនេះមនីនេះបដានេះបដាស្រីមួយបំមួយទៅយើងយកមិនស្កានស្រីទៀតសាក់វិញវិញនឹងស្រីហើយគេមកឈរបោះពៀនទុំគ្នាអីចឹងហ្នឹងអានោះទៅហើយ1 2 3ចាប់ដើម ក្តីឆ្នាំថ្មីប្រពៃណីខ្មែរមានតាំងហូរហើយសិល្បៈវប្បធម៌ទំនៀមទំលាប់ពិតជាដ៏ល្អរីករាយអំណរទទួលស្វាគមន៍រីករាយអំណរទទួលស្វាគមន៍តន្ត្រីសាម័យរួមទាំងបរាណបំមាយក្រុមប្រាណនៅតាមនិគមនាំគ្នាច្រៀងរំបទភ្លេងប្រគំស្រីប្រងគ្រប់យំសម្ I night. បាទតាណាបាទនៅមកផ្លាំងទៀតហើយបាទអាស្អាតណាស់ហាប់យ៉ាងស្អាតណាស់យើងមើលឆ្លាស់ឆ្លាស់គ្នាល្មមអាកំចោតដាច់កន្ទុយភ្នែកទេបាទចិត្តបណ្ដាចិត្តយើងខាង